អាហ្នឹងចេះអឺបើលេងទៅអត់ហ្នឹងមានបរិវេណជុំវិញផ្ទះហ្នឹងគាត់បាញ់ចន្ទីអញ្ចឹងគូត្រូវបើថ្ងៃនេះគឺពួកយើងត្រូវគេអញ្ជើញទៅបង្រៀនចិញ្ចឹមឃ្មុំបាទដល់អ្នកភូមិនៅតំបន់អន្លង់វែងដែលគាត់បង្កើតជាសហគមន៍នៅទីនោះ បាទតំបន់ប្រៃសហគមន៍នេះគឺគេទំបង្កើតឡើង ហើយក្រៅអំពីរបរបេះបាទផ្លែឈើអំពីប្រៃមកគឺគេមានកម្មវិធីចិញ្ចឹមឃ្មុំអញ្ចឹងខាងមន្ទីរក៏បានចុះទៅជួយ ស្រោសម្រួលហើយនឹងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋនៅទីនោះបានទទួលការហ្វឹកហាត់អំពីបច្ចេកទេសនៃការចិញ្ចឹមឃ្មុំផងដែរបាទអញ្ចឹងអ្វីដែលពួកយើងចុះទៅទីនោះគឺព្យាយាមបញ្យលបន្ថែមនិងបង្រៀន នៅអ្វីដែលពួកគាត់នៅ ឆ្ងល់នៅមិនទាន់ច្បាស់លាស់បាទអញ្ចឹងគឺការលេចំណីការប្របាយពូជថែពូជបាទអញ្ចឹងគឺពួកយើងសង្ឃឹមថានឹងបានផលកងក៏មើលអាខុសនោះនេះមើលដាក់នេះក៏បានគាត់ដាក់ចឹងខុសហើយមិនដាក់គុកអីនៅក្នុងតែនេះមួយមកនេះមួយទៅបាទមុននឹងទៅដល់ក្នុងវ័យហ្នឹងក៏ពួកយើងឆ្លៀតទៅមើលបាយ័នបាទទៅមើលគេរួមនៅបាយ័នបាទទៅមើលគេជប់លៀងក្រោយសង្គ្រាម ហើយទៅមើលគេជុលជ្រូក បាទហើយបន្តមកពីនឹងថតមកប៉ុសសិនហើយបន្តមកក៏ពួកយើងទៅមើលមន្ទីរស្រីបាទទៅមើលប្អិនបាទទៅមើលប្អិនតកុងនៅលើតម្រៃក្បាល3បាទច្រកចូលមន្ទីរស្រីហ្នឹងហើយបន្តមកនៅស្ដាំដៃដើរហួមតិចទៅនៅបណ្ណាល័យហ្នឹងគឺមានអវតាររបស់ព្រះវិស្ណុឈ្មោះដែលរសឹងហ្នឹងកំពុងតែសម្លាប់យក្សបាទរូបហ្នឹងក៏ទៅមើលផងដែរហើយបន្តមកយើងក៏ឈៀងចូលទៅខាងក្នុងតិច បាទទៅលបមើលសាលាចរិតបាទ ជាភាសាសំស្ក្រឹតហើយអក្សរខ្មែរបាទហើយចូលមកខាងក្នុងទៀតមកឃើញខ្លោងទ្វារបាទមើលទៅស្អាតណាស់បាទក្បាច់ចម្លាក់នេះបាទហើយនៅខាងក្បែរក្បែរហ្នឹងបាទថតបាទប៉ុសហ្នឹងបាទហើយពីមុខព្រះសិវៈរំបាទកំពុងតែរំរំលាយលោក បាទហើយនៅខាងស្ដាំដៃនៅបណ្ដាល័យខាងស្ដាំហ្នឹងគឺឃើញប្អិនបាទកំពុងតែបង្អោភ្លៀងបាទប្អិនហើយនឹង គ្រោះថ្នាក់បាទកំពុងតែប្រជែងរដាក់គ្នា ហើយមកខាងក្នុងទៀតមកឃើញចម្លាក់បាទស្អាតស្អាតណាមើលទៅគួរឲ្យកត់គុណមែនតើបាទហើយមើលមិនឆ្ងាយពីកន្លែងហ្នឹង គឺយើងឃើញស្វាពីរនាក់កំពុងតែប្រយុទ្ធគ្នា ហើយឃើញមនុស្សពីរនាក់កំពុងតែកាន់ធ្នូហើយនឹងបាញ់សម្រាប់ស្វាម្នាក់ទៀតបាទហ្នឹងគឺជារឿងរាមកេរ្តិ៍បាទហើយមកខាងនេះគឺយៈបាទក្បាល10ដៃ20កំពុងតែចាប់អង្រួមភ្នំកៃឡាបាទ បាទពេលហ្នឹងគឺយើងឃើញ មានសត្វបាទសត្វដំរីសត្វតោសត្វស្វាសត្វអីនោះគ្នាភ័យរត់ហើយតាបោះតាអីកំពុងតែ សមាធិនឹងក៏ភ័យលេអាចជានោមដែរចំណែកនាងឧមានឹងក៏រត់ឡើងលើកំភ្លើរបស់ស្វាមីរបស់ព្រះនាង បាទអញ្ចឹងព្រះសិវៈលោកគង់នៅចំកណ្ដាលនឹងឯងបាទបាទអញ្ចឹងហើយរឿងនឹងមានប៉ុណ្្នឹងឯងបាទបងប្អូនហើយខ្លីៗបាទជួបគ្នានៅពេលក្រោយទៀត